ជាចន្ទកុមារដែលជាបុតច្បងរបស់ប្របាទឯករាជ្យណាណានៅក្នុងការដែលកម្មដហាលព្រាមប្រោហិតរបស់ព្រះជាចងគំនុំនិងព្រះបរមពុរិស័ទនេះគឺជាអកុសលាធម្មាទេណា ពួកធัวហ្នឹងជាអកុសលព្រោះសេចក្តីចរណែននឹងកើតឡើងអានេះវាខុសបូកនឹងខុសត្រួតគ្នាកណ្ដាលព្រាមនឹងគាត់វិនិច្ឆ័យក្តីកោងខូចស៊ីចំណោកធ្វើអ្នកចាញ់ឲ្យជាឈ្នះបាននៅសម្បត្តិ ធ្វើអ្នកដែលត្រូវឈ្នះម្ចាស់សម្បត្តិហ្នឹងឲ្យអស់ទ្រព្យសម្បត្តិទៅជាអ្នកចាញ់អាហ្នឹងវាប្រព្រឹត្តទៅនៅក្នុងអំណាចនៃលោភៈនឹងប្រព្រឹត្តនៅអំពើទុច្ចរិតលំអៀងដោយអកតេព្រោះការចិញ្ចឹមជីវិតជាហេតុនឹងប្រព្រឹត្តទៅដោយការលក់ខ្លួនឯង ដើម្បីបាននៅសម្រាប់ត្រកក្នុងលោកនឹងឃើញថាខ្លួនឯងនឹងថោកជាងទ្រព្យសម្បត្តិណាចឹងដើម្បីទ្រព្យសម្បត្តិខ្លួនឯងនឹងក៏ត្រូវវិន័យត្រូវបាត់នៅគុណធម៌បាត់នៅមនុស្សធម៌នឹងជាពួកអកុសលាធម្មាទាំងជាពួកអកុសលាធម្មានឹងមានគ្រប់គ្រាគ្រប់ពេលវេលាមកតែអញ្ចឹង ធัวខ្មៅហ្នឹងនៅព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងមានឈ្មោះច្រើនណាស់ថៃណាធម្មាក៏អកុសលាធម្មាហ្នឹងអង្គធัวដូចគ្នាមានឈ្មោះថាអកុសលាធម្មាក៏បានហីណាធម្មាក៏បានសង្កលិតសង្កលេសិកាធម្មាក៏ទៅបានពួកធัวហ្នឹងសៅហ្មងទាំងគួរដល់ការសៅហ្មង បានន័យថាជាអកុសលហើយគួរសៅមងហ្នឹងហើយគួរដល់ការសៅមងហ្នឹងគឺជាអារម្មណ៍របស់អកុសលហ្នឹងទៅទៀតហ្នឹងហើយជាពួកធัวដែលត្រូវលះដោយទេសនៈនិងត្រូវលះដោយភាវនាក៏បានទេសនេនបហាតពាធម្មាភាវនាយបហាតពាធម្មានឹងក៏គឺហីណាធម្មាអកុសលាធម្មាសង្កលិតសង្កលេសិកាធម្មានឹងឯង ព្រោះធัวហ្នឹងគឺជាធัวដែលត្រូវលះដោយចេតនាគឺសពតាបត្តមៈហើយនឹងមគ្គភេទនី3ខាងលើទៀតមានសកតេគាវិមគ្គជាដើមនឹងទូធัวហ្នឹងជាធัวត្រូវលះនឹងនឹងធัวហ្នឹងវាមានអញ្ចឹងហើយក៏ចេះតែចម្រើនកើតកើតឡើងនៅក្នុងសន្តាននៃមនុស្សលោកយើងនេះព្រោះតែការអន់ថយនៃប្រាជ្ញាស្មារតី សតិសម្បជញ្ញៈនឹងវាអន់ថយដោយអំណាចនៃកាមគុណនឹងកាលណាបើសតិសម្បជញ្ញៈអន់ថយដោយអំណាចនៃកាមគុណនឹងឯងហើយណាធម្មាពុទ្ធោថោទាបឬអកុសលាធម្មាពុទ្ធោជាអកុសលនឹងក៏រមែងចម្រើនឡើងនឹងចម្រើនកើតកើនខ្លាំងណាស់ចម្រើនកើតកើនខ្លាំងណាស់ទោះនៅក្នុងវ័យក្មេងក៏ដោយទោះជានៅ ក្នុងវ័យចាស់ក៏ដោយនឹង មានការប្រព្រឹត្តខ្សែគប់នៅធัวខ្មៅគឺហីណាធម្មាដែលជាធัวថោកទាបនឹងឯងចាំងអំណាចទ្រព្យសម្បត្តិក្នុងលោកណាទៀតនឹងលក់ខ្លួនចោលប្រានឲ្យចំណាយទ្រព្យសម្បត្តិរហូតដល់ទៅបទុះនឹងញាតមិត្តបងប្អូនខ្លួនឯងបងប្អូនបង្កើតនឹងក៏ដោយក៏បៀតបៀនគ្នាចំណែនគ្នាដែរមីងមេពូក្មួយអីហ្នឹងក៏អាច បៀតបៀនគ្នាដោយការចំណែននឹងគ្នាដែរណាទៀតអកុសលធម៌នឹងវាចម្រើននឹងគឺមកពីចាញ់អំណាចប្រាក់អំណាចទ្រព្យសម្បត្តិលៀបយុះក្នុងលោកនេះនឹងឯងនឹងអំណាចនៃអកុសលនឹងវាចម្រើនអញ្ចឹងណាដែលយើងត្រូវសង្វេគក្នុងវដ្តសង្សារទៀតពេលនេះយើងខំខ្សែផ្សំនឹងខំខ្សែផ្សំប្រោះព្រំទៅដោយព្រះសធម្មទេសនា ចំបីខែដំណាំគឺសទ្ធាខែដំណាំគឺសតិស្មារតីរបស់យើងឲ្យបានល្អឲ្យបានចម្រើនកុំឲ្យវាក្រៀមកុំឲ្យវាស្វិតកុំឲ្យវាស្លាប់ណានឹងព្រះធម៌ទេសនាដែលយើងស្ដាប់ដែលយើងសិក្សានេះដូចជាយើងប្រោះព្រំស្រោចទឹកនឹងគឺយើងថែយើងថែយើងកុំរហំក្នុងចិត្តចង់ឲ្យបានមេផលនឹង យើងកុំរហ័នពីព្រោះអាការរហ័នហ្នឹងវាអាចនាំឲ្យយើងដើរផ្លូវខុសគឺយើងដើរនៅក្នុងផ្លូវត្រូវទោះជានៅឆ្ងាយអំពីអ្នកផលយ៉ាងណាក៏ដោយប៉ុន្តែយើងកក់ក្ដៅណាក្នុងដំណើរផ្លូវដែលយើងដើរមួយជំហានមួយជំហាននេះនឹងពីព្រោះយើងដល់នៅប្រពុតជាទីពឹងទីរលឹកអាហ្នឹងគឺសັບបរិសោប្រសੰងសេវៈហើយចូលក្នុងនឹងហើយ វាមានរឿងយើងសង្ស័យអីទៀតធម្មំស្រណំគេឆាមិគឺសត្វធម្មសវណ្ណៈអីនឹងការស្ដាប់ប្រធัวរបស់សព្វរោះហើយហើយស្ដាប់ហើយយើងរៀនយើងគិតពិចារណាហេតុផលតាមសេចក្តីពិតយោនិសោមនសិការៈហើយយើងគិតរស់ហេតុរស់ផលយើងសិក្សាពីបរមត្តធម៌លោកគ្រូបងបង្រៀនចិត្តចេតសិករូប សិក្សាអំពីរឿងកម្មអារម្មណ៍របស់កម្មហើយជាបច្ច័យនាំឲ្យមានបដិសន្ធិអារម្មណ៍របស់បដិសន្ធិនឹងគឺអារម្មណ៍ទីណាដែលមានហេតុផលតាមដែលយើងរៀនតាមដែលយើងសិក្សាយើងពិចារណាសភាវៈក្នុងលោករូបធាតុនិងនាមធាតុនឹងឯងទៅកើតពីណាវាមានព្រះព្រំព្រះអតិទេពព្រះណាណាជាអ្នកបង្កើតឬក៏វាមានបច្ច័យយ៉ាងណាយោនិសោមនសិកានឹងវាមានហើយ រួចទៅខំមានធម្មបរិបត្តិយើងធ្វើទានយើងរក្សាសិលយើងអប់រំចិត្តនិងការអប់រំចម្រើនស្ថិដ្ឋានវិបស្សនាកាលណាបើមានភួ4នឹងហើយគឺយើងចូលនៅក្នុងផ្លូវត្រូវហើយចូលនៅក្នុងសមាបរិបត្តិហើយនឹងដោយបានសម្ដែងខ្លះខ្លះមកហើយពីធัว4ហ្នឹងដូច្នេះរឿងអ្នកផលហ្នឹងគឺយើងត្រូវតែដឹងថា មិនមែនចេះតែបានសម្រេចតាមបំណងដែលយើងប៉ងប្រាថ្នាទេ នឹងដូចជាព្រះ សម្មាសម្ពុទ្ធបរមគ្រូនៃយើងអញ្ចឹងណាទៀតព្រះអង្គត្រាស់នៅក្នុងសម័យមនុស្សអាយុ100ឆ្នាំ គួរណាស់តែព្រះអង្គត្រាស់ក្នុងសម័យមនុស្សអាយុ10000អញ្ចឹងព្រោះព្រះកស្សបៈទស្សពលត្រាស់ដឹងក្នុងមនុស្សក្នុងសម័យមនុស្សអាយុ20000ឆ្នាំហើយគួរតែថយពាក្យកដាលមកចុះព្រោះព្រះសម្មាសម្ពុទ្ធកកសន្ធោ ដើមដើមដើមគេហ្នឹងក្នុងផតកម្មហ្នឹងកពុសន្ធោព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងក្នុងសម័យនៃមនុស្សអាយុ40000ឆ្នាំហើយចុះ10000មកព្រះកោណាភិបមโนគឺនៅសល់មនុស្សអាយុ30000ចុះ10000មកទៀតព្រះសម្មាសម្ពុទ្ធកសបៈនឹងក្នុងសម័យមនុស្សយុគ20000ហើយសំមកសំទៅថាសម័យមនុស្សអាយុ10000ហ្នឹងគឺព្រះសមណៈទូដំបរមគ្រូហ្នឹង ក៏ប៉ុន្តែមិនក៏មិនបានប្រះទៅក្នុងមនុស្សក្នុងសម័យមនុស្សអាយុ10000នឹងហ្នឹងហើយកសាងបារមី4អសង្ខ័យមួយសែនកាប់ហើយបរប់ជាកាប់កាប់មកប៉ុន្តែវាខ្វះឆ្នាំវាខ្វះពេលវេលានឹងទៀតតែអត់ទេ10000ក៏មិនតាន់បានមនុស្សអាយុ5000ឆ្លាប់អាយុខៃហ្នឹងក៏មិនតាន់បាន4000ក៏មិនតាន់បាន3000ក៏មិនតាន់បាន2000ក៏មិនតាន់បាន1000ក៏មិនតាន់បាន500ក៏មិនតាន់បាន 400ក៏មិនតាន់បាន300ក៏មិនតាន់បាន200ក៏មិនតាន់បានតល់តែមនុស្សមានអាយុខៃ100ឆ្នាំទៅបានត្រាស់នេះជាការសម្ដែងឃើញថាកាលណាបើបារមីនៅខ្វះមិនទាន់គ្រប់ការត្រាស់ដឹងមិនទាន់បានទេហ្នឹងហើយអ្នកដែលកសាងបារមីត្រូវជាមួយនឹងព្រះអង្គនៅហ្នឹងគឺថាបានកើតយ៉ាងច្រើនជុំវិញព្រះអង្គក្នុងសម័យកាលហ្នឹងឥឡូវគឺកន្លងជាង2000មកហើយ នឹងអញ្ចឹងនេះជាការសម្ដែងឲ្យឃើញថាពុទ្ធបរិស័ទយើងក្នុងសម័យនេះវាខ្វះហេតុខ្វះបច្ច័យខ្វះឧបនិស្ស័យច្រើនយ៉ាងណានឹងគ្រាន់តែបានប៉ុណ្ណឹងជាការសំណាងជាការផប់ប្រសើរហើយមានឱកាសដើម្បីបំពេញនៅកុសលបន្ថែមនៅបារមីអញ្ចឹងគឺយើងដើរនៅក្នុងផ្លូវត្រូវហើយយើងរីករាយហើយមួយជំហាន មួយជំហានរបស់យើងនៅក្នុងផ្លូវត្រូវណាកុំគិតថាស្ដាប់ធัวលោកគ្រូ ច្រើនឆ្នាំមកហើយទៅសែកទៅស្ដាប់តាមរដ្ឋយោក៏ស្ដាប់វាមិនឃើញបានអ្នកផលអីហ្នឹងដល់ចឹងទៅវាកើតការរួញរានេះវាកើតរោគផ្លូវចិត្តមួយអាការរួញរាវាកើតការថយនៅកម្លាំងឆន្ទៈថយនៅសេចក្តីជាយាមថយការយកចិត្តទុកដាក់ណាវារាយមាយរួចទៅអាចនឹកសង្ស័យកើតឡើងហើយមិនដឹងជាផ្លូវប្រព្រឹត្តបរិបត្តិនឹងឬក៏មិនមែននឹង ចឹងរវល់រវាយទៅគិតទៅរកផ្លូវដតីឲ្យវាបានឆាប់ឆាប់ណាគិតនឹងអញ្ចឹងដូច្នេះគឺសំបីតែធម្មជាតិខាងក្រៅដំណាំដាំដុះអីអីអញ្ចឹងទៅក៏គង់មានពេលវេលាដែលនឹងត្រូវមានផលផ្លែផ្កាតាមខែតាមឆ្នាំតាមរដូវកាលអញ្ចឹងទៅដែរ រឿងអ្វីអ្វីវាសម្រាប់អំពីហេតុទៅតតែហេតុនឹងដល់ព្រមគ្រប់គ្រាន់បានផលនឹងសម្រាប់ឡើងរឿងអ្នកផល នឹងក៏ដូចគ្នាគឺជាផល របស់ហេតុតតែហេតុនឹងដល់ព្រមគ្រប់គ្រាន់នឹងអញ្ចឹងដូច្នេះរឿងនឹងជារឿងមួយដែលយើងត្រូវយល់ដឹងនឹងក្នុងរឿងហេតុផលនឹងឲ្យបានច្បាស់ទៅយើងមានចិត្តត្រជាក់ស្ងប់រងាប់តាំងនៅក្នុងផ្លូវត្រូវនឹងបាន មំតំល្អចឹងណាទៀតហ្នឹងក៏ជាធម្មតាទេកុំក្រៅក្រហាយនឹងខ្លួនឯងណាណាកុំក្រៅក្រហាយតែខ្លួនឯងនឹងឯងក្របានត្រាស់ដឹង គេបានត្រាស់ដឹងអស់ទៅហើយកុំដៅក្រហាយអញ្ចឹងនឹងពីព្រោះនេះជាធម្មតានៃវដ្តសង្សារទេ ព្រះសម្មាសម្ពុទ្ធត្រាស់ដឹងក្នុងកាលជាអនាគតហ្នឹងក៏យើងមិនដឹងតែប្រមាណអង្គដែរ មិនអាចប្រមាណអង្គបានទេសំបីតែព្រះសព្វយុទ្ធញ្ញាណក៏មិនអាចកំណត់អង្គព្រះសម្មាសម្ពុទ្ធក្នុងអនាគតនឹងថាមានប្រមាណអង្គទៀតនឹងអស់ពុទ្ធអីនោះគឺអត់ទេមានតែរហូតតទៅអត់មានទីបំផុតនឹងអញ្ចឹងតែពេលនេះគឺមិនទាន់បានត្រាស់ដឹងទេនឹងអានឹងជារឿងវត្តសង្សារអញ្ចឹងណាហើយអីបានជាយើងមកត្រូវអន់ចិត្តនឹងខ្លួនយើងថា នឹងក្របានសម្រាប់អ្នកផលអានឹងមកពីយើងចេះតែប្រកម្មសភាវៈក្នុងបច្ចុប្បន្នហ្នឹងថាខ្លួនយើងហើយទៅប្រៀបផ្ទឹមទៅនឹងព្រះអរិយបុគ្គលមុនមុនតែព្រះអរិយបុគ្គលនោះបានសម្រាប់អ្នកផលអស់ហើយអានឹងមកពីយើងចេះតែប្រៀបទៅនឹងមកខាងឯនោះទៅប៉ុន្តែអ្នកដែលនៅមិនមែនបុគ្គលលមៈលមមធម្មតាគ្រាន់ជាសាវកអីធម្មតាទេអគ្គសាវកគឺនៅក្នុងអនាគតនឹងព្រះវិជ័យកពុទ្ធព្រះសមាសម្ពុទ្ធ ក៏មិនតាន់បានត្រាស់ក្នុងការជាអនាគតអានឹងបានយើងដឹងថារឿងវដ្តសង្សារហ្នឹងវាអញ្ចឹងដូច្នេះរឿងហ្នឹងវាមិនមែនជារឿងត្រូវបង្ខំឲ្យយើងបានសម្រេចមគ្គផលទេជារឿងដែលយើងត្រូវសម្លឹងមើលរូបធម៌នាមធម៌ក្នុងបច្ចុប្បន្នហ្នឹងយើងឬមិនមែនយើងនឹងត្រូវសម្លឹងកន្លែងនឹងឯងឲ្យវាថយអាយើងនឹងអញ្ចឹងទៅ កុំចិត្តទៅថាចង់ឲ្យខ្លួនឯងបានអ្នកផលប៉ុន្តែនៅតែអញមើងអញ្ចឹងមិនដឹងអ្នកផលបានកាលទេពីព្រោះរឿងអ្នកផលវាមិនមែនបាន ទាំងនៅក្នុងសេចក្តីប្រកាន់អញអញ្ចឹងឯណានឹងវាបានសម្រាប់នៅគុណធម៌នឹងគឺនៅត្រង់កាត់បន្ថយនឹងមច្ឆេជេណូកហេសៈសេរិនគឺមិនចាប់នៅខំជាកណ្ដាលនឹងនឹងខំជាកណ្ដាលគឺមិនចាប់នៅខំជាកណ្ដាល សំដីកិលេសដែលប្រົບយកនៅខណ្ឌជាអតីតៈហ្នឹងក៏អាចនឹងកម្ចាត់បងនៅកិលេសនោះនឹងហើយកិលេសដែលប្រົບយកខណ្ឌជាអនាគតក៏កម្ចាត់បងនៅកិលេសនោះហើយមិនចាប់យកនៅខណ្ឌជាកណ្ដាលអាការចាប់យកនោះជាកិលេស អញ្ចឹងគឺកម្ចាត់បងនៅការចាប់យកនៅខណ្ឌជាកណ្ដាលខណ្ឌបច្ចុប្បន្នគឺខណ្ឌដែលកំពុងមានកំពុងប្រព្រឹត្តទៅនេះនឹងជាខ្លួនយើងឬក៏ជារូបខណ្ឌជាវេទនាខណ្ឌជាសញ្ញាខណ្ឌជាសង្ខារខណ្ឌឬជាវិញ្ញាណខណ្ឌនឹងនឹងជាធម៌ដែលត្រូវអប់រំដែលត្រូវចម្រើនហើយនៅដោយសេចក្តីស្ងប់រងាប់ត្រជាក់គឺដើរនៅក្នុងផ្លូវត្រូវទៀតណាប៉ុណ្ណឹងឯងហើយរឿងដែល ត្រាស់ដឹងក្នុងការជាអនាគតយ៉ាងណាយ៉ាងណាអាហ្នឹងមានជាធម្មតាណាទៀតមានជាធម្មតាវាត្រូវតែប្រព្រឹត្តទៅអញ្ចឹងព្រោះនេះវាអត់មានជារឿងយើងអត់មានជារឿងរបស់បុគ្គលណាទេជារឿងសង្ខារធោណារឿងដែលយើងត្រូវដោះស្រាយគឺនៅត្រង់ដែលថាបញ្ញខណ្ឌដែលកំពុងប្រព្រឹត្តទៅនេះជាខ្លួនយើងឬក៏គ្រាន់តែជាខណ្ឌតែប៉ុណ្ណោះនឹងអញ្ចឹងដូច្នេះយើងត្រូវ យើងត្រូវមានបញ្ញាសិក្សាឲ្យបានច្រើនទៅ នៅក្នុងសភាវៈគួរដែលប្រព្រឹត្តទៅជាហេតុជាផលនេះឯងដើម្បីឲ្យឃើញថាជា ធម្មជាតិពិតពិតនេះប្រព្រឹត្តទៅជាយោនិសោមនសិការៈនិង ជាឧបការៈក្នុងការចម្រើនដល់សតិប្បដ្ឋានវិបស្សនាហ្នឹងហើយបាញ់មិញហ្នឹងគ្រាន់តែចាប់ រឿងបានបន្តិចពីរឿងកណ្ដាហាលព្រាមចំណែននិង ព្រះបរមពុរិស័ទប៉ុណ្ណឹងក៏បែកពួងពីរឿងសេចក្តីចំណែននឹងអញ្ចឹងវាមានមកចង់បញ្ជាក់ឲ្យឃើញថាការបាត់បង់ស្មារតីការអាប់អោននៅសតិបញ្ញាហ្នឹងវាធ្វើឲ្យអកុសលធម៌ចម្រើនឡើងអញ្ចឹងបានជាយើងត្រូវចូលមកសិក្សាពធហ្នឹង ដើម្បីអីដើម្បីចម្រើននៅប្រាជ្ញាស្មារតីដើម្បីថែនៅដំណាំសទ្ធាសិលសមាធិបញ្ញារបស់ពុទ្ធបរិស័ទយើងនឹងហើយដល់ទៅអញ្ចឹងក៏ចងគំនុំចងគំនុំហ្នឹងវាបោកទៅឃើញណាអាការដែលខ្លួនឯងធ្វើខុសហ្នឹងធ្វើខុសក្នុងការវិនិច្ឆ័យក្តីហ្នឹងវាអកុសលណាបោកណាចំណែនបោកណាគំនុំ អញ្ចឹងទៅវាចូលទៅនៅក្នុងជាបាតហ្នឹងមុនដំបូងវាលំអៀងដោយអកតៈណាដល់ក្រោយមកទៅវាកើតទៅជារឿងសេចក្តីថ្នាំងថ្នាក់ចិត្តកើតឡើងណាព្រោះមានអ្នកដតីនឹងឯងមកប្រឆាំងជាមួយចឹងក៏មានសេចក្តីក្រោតក៏កើតទៅជាឧបនាហៈចងគំនុំទៅជាអ៊ីសាទៅជាអីប្រងព្រាតរហូតដល់ទៅជាបាតៈ ដែលមានឱកាសប្របាទឯករាជ្យយល់សពឃើញទៅកម្មឋានសួគ៌ត្រូវនឹងព្រះរាជាល្ងងស្រាប់ផងក៏បានថ្វាយដំណឹងដល់ព្រះរាជាថាដើម្បីព្រះអង្គបាន ទៅកម្មឋានសួគ៌ត្រូវតែធ្វើ នៅពិធីបូជាយញ្ញជាការឲ្យនៅទានដែលគេឲ្យបានដោយកម្រឲ្យទានយ៉ាងណាម៉ែឲ្យសម្រាប់កូនប្រុស4នាក់កូនស្រី4នាក់មហេសី4នាក់សម្រាប់ សិទ្ធិសម្រាប់កហបដីសម្រាប់តម្រៃសម្រាប់សេះហ្នឹងហ្នឹងហើយចឹងហើយដល់ទៅល្ងងបានយថាល្ងងហ្នឹងមកពីមិនដឹងមិនដឹងថាអាការប្រព្រឹត្តទៅដោយបាណាឬបាបហ្នឹងនឹងវាជាអកុសលយ៉ាងណាហើយអកុសលកម្មហ្នឹងវាតាក់តែងនៅផលយ៉ាងម៉េចណាវាទៅជាយល់ថាអកុសលកម្មដែលខ្លួនឯងធ្វើហ្នឹងវាទៅឲ្យកើតឋានសួគ៌ អានឹងវាមានយល់ឃើញអញ្ចឹងទេតែសប្ថ្ងៃនេះមនុស្សយើងក៏តែមានយល់ឃើញអញ្ចឹងយល់ឃើញថាធ្វើបាបទៅបានបន់ទៅកើតឋានសួគ៌យល់ឃើញថាសម្លាប់គេទៅវាបានបន់នៅមានយល់អញ្ចឹងដែលសន្ធឹកសន្ធាប់ចិត្តចម្រើនឡើងមកអំពីមិនស្គាល់អវ័យជាបាបអវ័យជាបន់នឹងអញ្ចឹងណាអត់មានសទ្ធាជឿបន់ជឿបាបកើតឡើងគឺវាអញ្ចឹងណាវាត្រឡប់តលិនវាពិច្រាស់អស់អាលីងទៅអញ្ចឹងណាទៀតហ្នឹង ហើយសំបីតែអ្នកដែលមានឈ្មោះថាកម្មពុទ្ធសាសនារាប់អានពុទ្ធសាសនាក៏គង់តែនៅរវិមរវាមក្នុងការសិពេចសិពិលមិនច្បាស់លាស់ក្នុងរឿងបនបាបនឹងយ៉ាងខ្លះក៏គេចោទថាខ្លះគេចោទថាពុទ្ធសាសនានឹងឯង គឺខ្ញុំពេញចិត្តសពគ្រប់ទាំងអស់ប៉ុន្តែមកតោះចិត្តត្រង់ដែលថាលោកឆាន់សាច់ហ្នឹងនៅឆាន់សាច់ហ្នឹងវាតោះចិត្តកន្លែងហ្នឹងអាហ្នឹងទៅណាវាយល់ឃើញថាអ្នកបរិភោគសាច់ហ្នឹងគឺរួមចំណែកបាបជាមួយអ្នកសម្លាប់អាអាហ្នឹងមកពីអីមកពីមិនស្គាល់អ្វីជាបាបអ្វីជាបុណ្យហ្នឹងអត់ស្គាល់ទួលសភាវៈហ្នឹងណានឹងហើយគុណចាស់ញាតញោមអីហ្នឹងដែលបានសិក្សារៀនសូត្រដែលបានស្ដាប់ទៅយល់ណាទៅណា នឹងសិក្សារៀនសូត្រទៅយល់ណាអ្វីដែលជាតួបាបអ្វីដែលជាតួបន់ហើយជាពិសេសយើងបានសិក្សាបរមត្តធម៌ហ្នឹងកាន់តែយល់ពីសភាវៈគឺចេតនាដែលប្រព្រឹត្តទៅព្រលោភៈទោសៈមោហៈជាហេតុជាមូលហ្នឹងអានឹងអកុសលកម្មហើយអំពើកម្មហ្នឹងហើយបើវាប្រព្រឹត្តទៅដោយអលោភៈអទោសៈអមោហៈជាកុសលមូលទេអានឹងជាកុសលកម្មដូច្នេះបុណ្យបាបហ្នឹងវាមិនមែននៅលើអ្នកដតីកំណត់ឲ្យយ៉ាងនេះយ៉ាងនោះ អីទេគឺវានៅលើសុភាវៈបន់បាបហ្នឹងអញ្ចឹងក្នុងអំពើដែលធ្វើទៅក្នុងរឿងអីអីហ្នឹងมันអាចវិនិច្ឆ័យទ្រង់ទ្រាយខាងក្រៅបានងាយងាយទេកន្លែងខ្លះវាងាយមែនតែកន្លែងខ្លះវាល្អិតណាស់វាសម្រាប់នៅលើចេតនារបស់អ្នកអ្នកប្រព្រឹត្តហ្នឹងដូចពាក្យសម្ដីអីអញ្ចឹងចឹងតើនិយាយមិនល្អអំពីបកលណាមួយអានឹងយើងថានៅនឹងនិយាយមិនល្អហ្នឹងបាបក៏មិនមែនអត់ អត់ថាបានទេព្រោះជាការនិយាយមិនល្អពីបុគ្គលហ្នឹងដោយអំណាចកុសលចិត្តចង់ប្រាប់អ្នកដតីទៀតណាដែលដែលកំពុងនិយាយគ្នាសន្ទនាគ្នាហ្នឹងថាកុំឲ្យធ្វើតាមអ្នកហ្នឹងអ្នកហ្នឹងធ្វើអាក្រក់ទៅវាមានទោសយ៉ាងនេះវាខូចគេខូចឈ្មោះខូចពូជម្បូរខូចវងតកូលយ៉ាងនេះយ៉ាងនេះគឺមានកុសលចិត្តចង់ឲ្យអ្នកស្ដាប់នឹងឯងដឹងអំពីទោសនៃអកុសលផលនៃអំពើបាបហ្នឹងកុំឲ្យប្រព្រឹត្តតាមកុំឲ្យខ្សែគប់នឹងអំពើបាប អានឹងវាជាកុសលបាត់ហើយណាអានឹងវាមានតួសភាវៈជាបំអញ្ចឹងហើយយើងថាអ្នកនឹងនិយាយអាក្រក់ពីគេសិតតែបាបក៏អត់បានមិនថានិយាយអញ្ចឹងទៅតែបំក៏មិនបានព្រោះវាអាចនិយាយដោយអំណាចទោសៈដោយអំណាចការលើកកំកើងខ្លួនឬដោយអំណាចការចង់បៀតបៀនបង្ខូចគេបង្ខូចឈ្មោះ អ្នកដតីអីអញ្ចឹងវាជាអកុសលហ្នឹងខ្ញុំកណ្ដាលបើគ្រាន់តែលើកឧទាហរណ៍ពីរឿងសុភាវៈដែលជាបនជាបាបហ្នឹងវាសម្រាប់នៅលើចេតនាដែលកើតឡើងណាខ្លះយើងមើលឃើញងាយដូចទៅសម្រាប់សត្វទៅលួចត្រាប់គេជាចោលជាអីអាហ្នឹងយើងដឹងថាបាបហើយនឹងអញ្ចឹងប៉ុន្តែរឿងខ្លះទៀតល្អិតល្អន់ណាស់គាត់តែបញ្ជាក់នៅលើចេតនាដែលប្រព្រឹត្តទៅនឹងឯងព្រោះអាស្រ័យលោភៈឬក៏អលោភៈទោសៈឬអទោសៈមោហៈឬអមោហៈវាអញ្ចឹង អាហ្នឹងវាត្រូវយល់អញ្ចឹងហើយអ្នកខ្លះគ្រាន់តែគ្រាន់តែនឹកខ្លួនឯងទៅនឹកខ្លួនឯងថាទេហោដូចជាប្រសងលោកចូលទៅក្នុងព្រៃស្រាប់តែចូលទៅសាយទៅនៅក្នុងក្នុងគុំពោតព្រៃមួយហ្នឹងវាស្អើនឹងលោកស្ទុះប្រលទៅបុកដើមឈើងាប់ទៅថាលោកហ្នឹងបាបហ្នឹងណាលោកហ្នឹងបាបឯងព្រោះធ្វើឲ្យសាយផ្អើលទៅជួលគល់ឈើស្លាប់ហ្នឹងបើគុំតែលោកចូលទៅសាយអត់ងាប់ទេឃើញទេ អាហ្នឹងមកពីអីមកពីវិនិច្ឆ័យអត់ស្គាល់តួបាបនឹងអត់ស្គាល់ទេឧទាហរណ៍អញ្ចឹងជាដើមហ្នឹងក៏មាន ច្រើនណាស់ដែរទៀតហ្នឹងអញ្ចឹងបានថារឿងស្គាល់សភាវៈបនសភាវៈបាបនេះគឺតតែយើងស្ដាប់យើងសិក្សារៀនសូត្រហើយការដែលយើងបានចំណេះដឹងហ្នឹងឯងដែលយើងអាចកសាងបញ្ញា អាចចម្រើនបញ្ញា បញ្ញាក៏ដើម្បីកសាងខ្លួនយើងឲ្យបានចូលទៅ នៅក្នុងផ្លូវរបស់សប្បុរស បញ្ញានឹងកម្មនឹងចម្រើនទៅចម្រើនទៅណាសម្បត្តិដែលយើងបានទទួលគឺការចេះដឹងនេះស្គាល់បនស្គាល់បាបច្បាស់លាស់ទៅតាមសភាវៈនេះគឺមិនងាយណាទេណាកុំស្មានតែរបស់នឹងងាយកុំស្មានតែរបស់នឹងថោកជាមាសប្រាក់ទ្រព្យសម្បត្តិយើងកុំវាយតម្លៃថាជារបស់ដែលមិនមានតម្លៃស្មើនឹងមាសប្រាក់ទ្រព្យសម្បត្តិយើងអីសោះណារបស់នឹងថ្លៃណាជាអរិយទ្រព្យណាជាសទ្ធាធនាងហ្នឹងដែលយើងជឿថា សភាវៈបន់ទួបន់យ៉ាងនេះសភាវៈបាបនោះវាយ៉ាងនេះនាំឲ្យមានផលយ៉ាងនេះយ៉ាងនេះទៅតាមកម្មនឹងអញ្ចឹងណាជាអរិយទ្រព្យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គមានបំណងប្រទានឲ្យសត្វលោកយើងសម្បីតែព្រះរាហុលពុទ្ធអរោះហ្នឹងណាក៏ព្រះអង្គបានចៃកំណត់ប្រាប់ផ្សេងផ្សេងឯណៃណៃក្នុងលោកីនឹងឲ្យដែរតែព្រះអង្គប្រទានអរិយទ្រព្យឲ្យព្រះរាហុលនឹងមានសទ្ធាមានសិល នឹងយើងបានហើយណារិយទ្រព្យនឹងត្រូវឲ្យឃើញថាជារបស់មានតម្លៃចឹងហើយយើងខំតទៅទៀតដើម្បីឲ្យបានអរិយទ្រព្យផ្សេងផ្សេងផ្សេងតទៅទៀតក្នុងវេលាគ្រានេះយើងចិត្តតែបានហើយជាពិសេសដូចជាណាសតភណាំងនេះទ្រព្យពីការស្ដាប់ការសិក្សារៀនសូត្រនេះចម្រើនជានិច្ចរាល់ថ្ងៃមែនទេឬក៏បញ្ញាភណាំងនេះស្ដាប់ទៅវានាំឲ្យមានហេតុផលសម្រាប់យើងពិចារណាបញ្ញានឹងវាចម្រើនឡើងនឹងនឹងវាបានអញ្ចឹងណាជាសម្បត្តិ ថ្លៃណាស់សម្រាប់ជួយខ្លួនយើងឲ្យបានរួចពីអបាយភូមិនឹងនៅដូចជាលោកគ្រូបងសម្ដែងរឿយរឿយច្រើនថ្ងៃមកហើយប្រហែលអាទិត្យមកហើយអំពីរឿងអារម្មណ៍របស់មរណាសន្នកាលមរណាសន្នវិធ័យក្នុងមរណាសន្នកាលនោះណាអានឹងគឺជាការច្បាស់លាស់ណាអំពីរឿងកម្មនិមិត្តនេះគឺណាគឺថាអារម្មណ៍ទាំងឡាយទាំងពួង ដែលយើងធ្វើនៅកុសលកម្មយ៉ាងណាយ៉ាងណានឹងក្នុងអំពើដែលយើងបានធ្វើហ្នឹងវាតេតិននឹងអ្វីខ្លះជាអារម្មណ៍សម្រាប់ឲ្យយើងធ្វើកុសលកម្មហ្នឹងនឹងក៏អាចបានទៅជាអារម្មណ៍របស់មរណាសន្និជីវននឹងដែលនាំឲ្យចិត្តនឹងឯងស្អាតកើតឡើងល្អកើតឡើងមិនសៅមងនឹង ក៏ប៉ុន្តែនៅក្នុងសេចក្តីនេះតណាពុនចាស់ដែលអប់រំចម្រើនស្ទឹកឋានវិបស្សនាក៏កាន់តែយល់ជ្រៅទៅថែមទៀតនៅក្នុងរឿងចុតិបរិសន្ធិទៅតាមបរិលោកព្រោះជាយើងបានដឹងថាត្រូវទៅកម្មអបាយភូមិនរកប្រែតិឆានអសុរកាយហើយឬក៏ថាត្រូវបដិសន្ធិក្នុងសុគតិជាមនុស្សជាទេវតាជាប្រអិនជាប្រព្រំរូបប្រព្រំអរូបប្រព្រំនឹងមានពិតប្រកបយើងជឿថាបដិសន្ធិនឹងមានកដោយប៉ុន្តែ ជឿប៉ុណ្ណឹងមិនតាន់គ្រប់គ្រាន់ទេណាកាលណាបើនៅឃើញថាខ្លួនយើងនឹងទៅកើតទៀតនោះពេលនៅជាប់ខ្សែសាស្តតិដ្ឋិទាំងនឹងមិនតាន់បានចូលក្នុងផ្លូវកណ្ដាលទេនឹងត្រូវអាស្រ័យការអប់រំបញ្ញា ដើម្បីដកសកាយតិដ្ឋិនឹង នៅតែឃើញតែបដិសន្ធិយើងកម្មតែច្បាស់កម្មតែប្រកបឡើងប៉ុន្តែអត់អត់មែនខ្លួនអ្នកទៅកើតទេបដិសន្ធិកើតឡើងព្រោះកម្មជាបច្ច័យនឹងដូចជាការដែលយើងមិនប្រកម្មវិញ្ញាណក្នុងបច្ចុប្បន្ននេះថាខ្លួនយើងអញ្ចឹងមិនប្រកម្មតែខ្លួនយើងអ្នកឃើញមិនប្រកម្មតែខ្លួនយើងអ្នកឮមិនប្រកម្មថាយើងធំក្លិនដឹងរសមិនប្រកម្មវិញ្ញាណដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នថាខ្លួនយើងមិនប្រកម្មវិញ្ញាណដែលនឹងមានមកក្នុងពេលល្ងាចក្នុងពេលស្អែក ហើយក្រោយនឹងវិញ្ញាណដែលត្រូវកើតទៀតនឹងបន្តទៅនឹងថាជាខ្លួនយើងគឺមិនប្រកម្មអញ្ចឹងយ៉ាងណាបដិសន្ធិវិញ្ញាណដែលត្រូវបន្តទៅ ក្នុងភពថ្មីហ្នឹងក៏មិនបានឃើញថា ជាខ្លួនយើងដែរអញ្ចឹងបើសិនតែវិញ្ញាណកើតឡើងអញ្ចឹងទេមិនមែនខ្លួនយើងទេដូច្នេះវាអត់មានខ្លួនយើងទៅកើតទេនឹងតាមពិតនៅពេលស្លាប់វាអត់មែនបាត់ខ្លួនយើងផងវាគ្រាន់តែបាត់វិញ្ញាណនឹងទីសរីរៈសាកសព រាងកាយនឹងឯងវាបាត់វិញ្ញាណនឹងអញ្ចឹងទៅហើយវិញ្ញាណដែលបាត់ហ្នឹងមិនមែនវិញ្ញាណនឹងទៅបដិសន្ធិទេវិញ្ញាណតែបាត់គឺវារលត់ហើយដោយភ្លេងបន្ទោឲ្យដល់អាកាសដែលរលត់វាបាត់ទៅហើយដល់វាមានភ្លេងបន្ទោសាថ្មីវាអាស្រ័យទៅចៃកើតឡើងថ្មីវាមិនមែនភ្លេងបន្ទោដែលបាត់ទៅមុនវាត្រឡប់មកភ្លេងបន្ទោតាមក្រោយទេវិញ្ញាណដែលរលត់គ្រប់វិញ្ញាណទាំងអស់ពេលណាក៏ដោយមិនដែលត្រឡប់កើតវិញទេអ្វីក៏ដោយដែលរលត់ទៅហើយមិនដែលពេលត្រឡប់កើតវិញទេ នឹងចុតិចិត្តដែលរលត់ទៅមិនមែនជាតួបដិសន្ធិទេគឺវារលត់ទៅគឺជាប្រវាំងចុងក្រោយតែបដិសន្ធិកើតឡើងថ្មីព្រោះអាស្រ័យកម្មជាបច្ច័យនិងបច្ច័យផ្សេងផ្សេងទៀតដូច្នេះវាមានខ្លួនណាទៅកើតបើវាអត់ទាំងបាត់ខ្លួនយើងផងព្រីបីដូចជាថាយើងបានជិះឡាន អញ្ចឹងហើយយើងដឹងថាឡានហ្នឹងធ្លាក់ជ្រោះដូច្នេះយើងលោតចុះពីលើឡានឡានហ្នឹងវានៅតែទៅអញ្ចឹងទៅធ្លាក់ជ្រោះទៅយើងដឹងថាឡានធ្លាក់ជ្រោះប៉ុន្តែយើងអត់ធ្លាក់ទេនឹងយ៉ាងណាមិញដំណើរហ្នឹងគឺថានៅតែបដិសន្ធិអញ្ចឹងដែលយើងតែងទៅថាតែបដិសន្ធិកើតទៀតគឺយើងកើតតែមានណាគឺយើងនឹងហើយអានឹងគឺការដែលជាប់ដោយសាសតៈទិដ្ឋិ ឃើញតែខ្លួនយើងស្លាប់ទៅបាត់ពីលោកនេះខ្លួនយើងទៅកើតទៀតតែការលះនៅសកាយៈទិដ្ឋិវាជាការកំចាត់បងនៅសេចក្តីប្រកម្មដែលមានខ្លួនទៅកើតទៀតតែបដិសន្ធិនៅតែឃើញថាមានអញ្ចឹងនឹងតែមិនប្រកម្មបដិសន្ធិវិញ្ញាណថាខ្លួនយើងដូចមិនប្រកម្មវិញ្ញាណដែលកំពុងមាននេះថាខ្លួនយើងអញ្ចឹង តល់តែឃើញវិញ្ញាណដែលកំពុងមាននេះចក្ខុវិញ្ញាណសោតវិញ្ញាណរហូតមកដល់មโนវិញ្ញាណហ្នឹងមិនមែនខ្លួនយើងអញ្ចឹងដល់តែវិញ្ញាណនឹងបាត់ទៅក៏មិនប្រកាន់ថាបាត់យើងដែរនឹងការដែលមិនប្រកាន់ថាបាត់ខ្លួនយើងនឹងហើយដែលមិនប្រកាន់ថាមានខ្លួនយើងទៅកើតទៀតតែបដិច្ចស្នូបាតធัวនៅតែមានអញ្ចឹងដរាបណាតណ្ហាដែលមិនតាន់បានសមុជឆេកដោយអរហត្តមៈទេវានៅតែញ៉ាំងកម្មឲ្យជា ជានៅកកម្មបច្ច័យញ៉ាំវិបាកបរិសន្ធិនឹងឃើញបដិច្ចសមុបាទធัวនឹងអញ្ចឹងនេះខ្ញុំកណ្ដាលចម្បានក៏ជាការបញ្ជាក់នៅក្នុងកម្រិតនៃបញ្ញាដែលយើងបានឃើញពីរឿងចុតិនិងបដិសន្ធិតាមតាមដែលយើងបានស្ដាប់រួមនឹងសទ្ធាដែលយើងមានជឿកម្មផលហើយជាមួយគ្នានឹងការដែលយើងត្រូវសិក្សាក្នុងបញ្ញត្តិខណ្ឌ ដោយស្ថិតឋានវិបស្សនាដើម្បីឲ្យឃើញថាជាក្រសែនៃវត្តសង្សារនឹងដើម្បីដកនៃសកាយៈទិដ្ឋិនេះឯងណាការដែលដកនៃសកាយៈទិដ្ឋិនេះប្រព្រឹត្តទៅដើម្បីទៅកាន់ព្រះនិព្វានគឺចិញ្ចាអំពីសង្ខារធម៌ចិញ្ចាអំពីខណ្ឌនេះឯងព្រោះការដែលយើងត្រូវទៅព្រះនិព្វាននោះគឺទៅតាមផ្លូវនៃបញ្ញារំលត់សកាយៈទិដ្ឋិបញ្ញាដែលរំលត់សកាយៈទិដ្ឋិនេះឯងគឺជាផ្លូវទៅព្រះនិព្វានកាលណាបើរំលត់សកាយៈទិដ្ឋិហើយ វាអត់មានសេចក្តីប្រកម្មតែខ្លួនយើងនៅក្នុងโลกនេះទេហើយនឹងថាខ្លួនយើង ទៅโลกដទៃណាទៀតក៏អត់ដែរនឹងព្រោះរំលត់សុកាយតិថេជាការរួចផុតពីโลกនេះឯងហ្នឹងឈ្មោះថាបានទៅព្រះនិព្វានផុតចាកโลกទៅតាមផ្លូវនៃបញ្ញាដែលរំលត់នៅសុកាយតិថេ ប៉ុន្តែឃើញប្រសែនៃវត្តសង្សារដែលប្រព្រឹត្តទៅយ៉ាងណាយ៉ាងណានឹងគឺជាការឃើញបដិច្ចសមុបត្តិធម៌ឃើញរូបវេទនាសញ្ញាសង្ខារវិញ្ញាណឃើញហេតុអវិជ្ជាតណ្ហាបាទាន កម្មជាបច្ច័យនាំឲ្យកើតរូបវេទនាសញ្ញាសង្ខារវិញ្ញាណហើយឃើញមួយជំហៀងខ្សែអាទៀនដល់ទៅចាត់ចែងអញ្ចឹង ចាត់ចែងឲ្យប្របាទឯករាជ្យនឹងឯងយកកូនប្រុស4នាក់កូន ស្រី4នាក់មហេសី4នាក់ហើយយកសិទ្ធិកាបដីអ្នកស្រុកអ្នកភូមិហ្នឹងអ្នកស្រុកភូមិផ្អើលមកសម្បំណាទៀតយីត្រូវទៅតវ៉ាហើយមិនឲ្យលោកសិទ្ធិយើងស្លាប់ទេមិនឲ្យលោកឪពុកមិនឲ្យលោកអ៊ំឲ្យលោកមេយើងស្លាប់ទេព្រោះម្នាក់ម្នាក់សិទ្ធិមានញាតនោះទាំងភងទាំងភងណានឹងវារឿងអីដែលយើងត្រូវទៅសម្លាប់អ្នកដតីទៀតហើយនឹង យើងគួរតែពិចារណា នៅក្នុងការពិតនឹងចំពោះអ្នកដែលចូលចិត្តប្រព្រឹត្តបាបកម្មនោះដែលយើងត្រូវទៅសម្លាប់អ្នកណាម្នាក់ហ្នឹងតែអ្នកនឹងហ្នឹងមានបងមានប្អូនមានកូនមានចៅមានភរិយាមានស្វាមីមានម៉ែមានឪមានមីងមានមីទេនឹងអញ្ចឹងហើយយើងត្រូវមានអត្តាមាំងឧបមាំងកត្វា ត្រូវធ្វើខ្លួនឯងឲ្យជាឧបមាណាទៀតនឹង បើអ្នកដឹងជាឪពុកយើង គេមកសម្លាប់តែយើងកាត់ទុកប៉ុណ្ណាអ្នកដឹងជាកូនយើងគេមកសម្លាប់កូនយើងតែយើងកាត់ទុកប៉ុណ្ណាអ្នកដឹងជាប្តីយើងអ្នកដឹងជាប្រពន្ធយើងគេមកសម្លាប់យើងកាត់ទុកប៉ុណ្ណាដូច្នេះក្នុងការដែលយើងសម្លាប់បុគ្គលណាម្នាក់គឺថាជាញាតរបស់គេនៅជុំវិញទាំងអស់ដែលគេស្រឡាញ់ណាស់ហើយងាប់ទៅគេយំសោកបោកខ្លួនណាទៀតហ្នឹងដូច្នេះយើងមិនត្រូវទៅប្រព្រឹត្តធ្វើនៅអំពើភ័យភ័យធូធូ ដោយអត់មានវិចារណញ្ញាណសោះនឹងវាវាអន់ជាងសត្វទេរិឆានក្រៃលែងណាស់ទេណារឿងកិច្ចការងារដែលធ្វើទៅដោយខ្វះការពិចារណាអីអញ្ចឹងហើយនៅក្នុងការប្រព្រឹត្តរំលោភបំពានបុព្វរិយាអ្នកដតីអីសពគ្រប់នឹងយើងត្រូវពិចារណាមើលកូនស្រីយើងដែលជាទីស្រឡាញ់ពេញចិត្តដល់យើងអ្នកដតីមករំលោភមកប្រព្រឹត្តមកបំពានទៅយើងឈឺចិត្តយើងកាត់ទុកយើងស្វែងមងយ៉ាងណា អានឹងហើយការដែលយើងទៅ ប្រព្រឹត្តជាមួយនឹងអ្នកដតីហ្នឹងអ្នកហ្នឹងក៏ជាកូនគេជាចៅគេជាប្រពន្ធគេសពគ្រប់តែគេកើតទុកយ៉ាងណាអានឹងវាត្រូវឲ្យមានអត្តាមាំងឧបមាកັບស្មាអត្តកັບស្វា ធ្វើខ្លួនឯងឲ្យជាឧបមា ទៅបាន ទៅទៅជា មនុស្សមានវិចារណញ្ញាណមានស្មារតីដើម្បីតម្កល់ខ្លួនឲ្យបានប្រពៃវិតតល់តែចេះពិចារណាអញ្ចឹងណាហ្នឹង ដល់តែអញ្ចឹងព្រះរាជានឹងអត់អត់មានគិតគូអីអញ្ចឹងមិច្ឆាទិដ្ឋិទៅតាមកម្មដហាលទៅព្រៀបនឹងហើយឲ្យសម្លាប់ជីវិតសត្វដតីនឹងហើយទៅជាយល់ថាបានទៅកើតឋានសួគ៌ហើយអ្នកដែលចូលមកអង្វរនោះបិតាក៏មកអង្វរមេតាក៏មកអង្វរអត់ព្រមស្ដាប់ទេទេនឹងចាំនៅកម៉ៅប្រាជ្ញខ្លួនឯងនឹងមកអង្វរណាតែបិតាបើចង់សម្លាប់កូនមិនក៏មិនសម្លាប់ពីតូចទៅ កុំចិនឲ្យបានមកធំធ្វើអីឲ្យបានមកធំហើយសម្លាប់បុតវាមិនដែលឮថាអ្នកណាសម្លាប់បុតធីតាភិយាខ្លួនឯងបានទៅកើតឋានសួគ៌វាមិនដែលឮអញ្ចឹងដូចជាអានេះដូចជាមនុស្សពង្វែងផ្លូវ7ថ្ងៃហើយទៅសួរមនុស្សពង្វែងផ្លូវកន្លះខែនឹងក្នុងប្រធោលោកសំដែងអញ្ចឹងណាប្របាទឯករាជ្យនឹងវាវែងខ្លួនឯងយល់សព ឃើញហាមសួរហ្នឹងមិនដឹងទៅសួរអ្នកណាទៅសួរអ្នកប្រាជ្ញសពរស់អីចឹងទៅវាអាចដឹងការពិតទៅទៅសួរកណ្ដាហាលព្រាមមនុស្សវងវែងផ្លូវកន្លះខែហើយឯងទៅវែង7ថ្ងៃគ្រាន់នឹងដល់អញ្ចឹងទៅកើតទៅជារឿងចលាចលពេញនគរហ្នឹងអញ្ចឹងទៅកូននឹងមកអង្វរយំយាយចៅនោះមកអង្វរទៀតអាណិតពេកលើក លើកលែងការសម្លាប់បូជាយ៉ាងហ្នឹងណាកណ្ដាហាលព្រាមឬដល់ព្រះជាលើកលែងស្ទុះវឹងពីកន្លែងរៀបចំពិធីបូជាហ្នឹងធ្វើរបងធ្វើអីជីដៅអីស្រួលបួលមកមកទូលព្រះជានឹងបញ្ជាក់ថាទូលបង្គំថាថាអំពើនឹងធ្វើបានដោយកម្រណាមិនត្រូវទន់ប្រទេសទេហ្នឹងព្រះអង្គពិតជាបានទៅកម្មឋានសួគ៌ហើយអ្នកដែលត្រេកអរជាមួយក៏បានទៅកម្មឋានសួគ៌ដែរព្រះជានឹងតាមកម្មដាហាលព្រាម3 4លើកទៀត កក្រឹកកក្រែងយំសោកបាខ្លួនរហូតដល់ប្រនាងនឹងប្រនាងចន្ទាទេវីដែលជាភរិយារបស់ព្រះបរមពុរិស័ទមកអង្វរបៃតាមិនបានហើយក្នុងពេលនឹងគិតថាបើព្រះស្វាមីអញស្លាប់អញក៏មិនដឹងរស់ធ្វើអីដែរអញត្រូវតែស្លាប់ពេលនោះញេពួកមហាជនចូលទៅដែលកណ្ដាហាលព្រាននឹងធ្វើ ព្រះចន្ទកុមារនិងព្រះសូរ្យកុមារដាក់ចងជាប់គ្នាធ្វើកកឲ្យអោនហើយនឹងមានភេជាអ្នកត្រង់ប្រំយោឈាមទៅធ្វើបុជាយ៉ាញ់ហើយហ្នឹងណាព្រះនាងចន្ទទាទេវីញែកមហាជនចូលទៅប្រកាសនៅក្នុងពេលហ្នឹងឯងប្រកាសថានេះជាអំពើរបស់បុគ្គលពីរនាងខ្ញុំសុខចិត្តស្លាប់ដើម្បីពពួកជនទាំងឡាយមានព្រះស្វាមីនាងខ្ញុំជាដើមសូមពពួកមនុស្ស ពួកទេវតាទាំងឡាយបានដឹងឮក្នុងរឿងនេះផងនេះជា សច្ចវាចារបស់នាងខ្ញុំប្រកាសឡើងក្នុងពេលនោះទុះលោតចូលទៅក្នុងអរណ្ដៅដែលគេប្រុងប្រយ័ត្នជីវិតនឹងចាប់ឲ្យប្រកស្វាមីនៅនឹងដើម្បីស្លាប់ស្លាប់ជាមួយក្នុងពេលនឹងឯងបានក៏ក្រោកទៅដល់ព្រះអិនព្រះអិនបានមកជាព្រះនរុត្តព្រះអិនព្រះនរុត្តក្នុងកាលហ្នឹងជាព្រះអិនកាន់ដបងពេជ្រភ្លឺមកសម្លឹកព្រះជាមកហ្មងនឹងព្រះ ព្រះជាល្ងងឯងនេះដែលលឺលឺពីណាមកសម្លាប់បឹកភេរយាបានទៅកើតទេវតាក្នុងសម្លឹកតែប៉ុណ្ណឹងឃើញតែប្រអិនមកប៉ុណ្ណឹងកម្មហាលព្រាមស្ទុះទៅស្រ័យចំណងបញ្ញាប់បញ្ញាប់ គ្រាន់តែបានស្រ័យចំណងរួចទៅប៉ុណ្ណឹងឯងពួកអ្នកស្រុកនៅជុំវិញពេលហ្នឹងអាំងប្រអិនពេលហ្នឹងដុំដីដុំថ្មគប់កណ្ដាហាលព្រាមដុំម្នាក់ដុំម្នាក់ងាប់កណ្ដាហាលព្រាមងាប់ទៅនរកភ្លាមហ្នឹងឯងហ្នឹងកណ្ដាហាលព្រាមងាប់នឹងពពួកជនគប់ក្នុងពេលហ្នឹងតាឈប់ខ្លាចអីក្នុងពេលហ្នឹងឃើញប្រអិនមកទាំងអស់គ្នាទៀតហើយមិនត្រឹមតែប៉ុណ្្នឹងទេខឹងនឹងព្រះរាជាទៀតហ្នឹងនាំគ្នាចោមរោមគប់ព្រះរាជាទៀតបានព្រះបរមពុរិស័ទក្នុងពេលនឹងឯង ដោយស្ទុះទៅអោបប្របៃតាការពារមនុស្សទាំងអស់មិនឲ្យវាយប្របៃតារួងដំដីស្រែកខាត់កុំឲ្យកុំឲ្យប្រហាបៃតាយើងហ្នឹងនឹងការពារបៃតាបានអត់មានសេចក្តីខឹងក្រោតអីនឹងបៃតាបន្តិចតួចទេសំបីខ្លួនឯងនឹងបោច្រើនលើកហើយមិនបានសម្រេចយ៉ាងណាក៏ដោយប៉ុន្តែអត់ខឹងក្រោតនឹងបៃតានេះជាការសម្ដែងឲ្យឃើញអធិវាសនៈខន្តីទេមិនក្រោតដល់ប្រគល់តែគួរក្រោតនោះនឹង ប៉ុន្តែពួកអ្នកស្រុកពេលហ្នឹងអត់ព្រមទេថាឥឡូវលើកលែងការប្រហារប៉ុន្តែមិនឲ្យនៅគ្រប់គ្រងរាជតទៅទៀតទេមិនឲ្យស្លៀកពាក់ជាមនុស្សតកោចាំដេលឲ្យចេញពីនគរលើកព្រះបរមពុរិស័ទអភិសេកឲ្យសោយរាជព្រះបរមពុរិស័ទឡើងសោយរាជប្រកបដោយធัวធ្វើទានរាល់ថ្ងៃនឹងបើមិនបានធ្វើទានទេគឺបរិភោគសោយអាហារអត់ឆ្ងាញ់ទេអត់សោយអាហារទេតែបានធ្វើទាន ហើយតាមជួយទំនុកបំរុងដីដាដែលពួកអ្នកនគរបណ្ដិញបណ្ដិញឲ្យចេញពីនគរហើយនោះចាត់ចែងផ្គត់ផ្គង់ទំនុកបំរុងដីដារហូតនឹងក្រោយមកព្រះបរមពុរិស័ទអភិជនក៏ទៅកម្មចកតិភពទៅនឹងដល់ចម្លែងក្នុងខែប៉ុណ្ណឹងទៅដែលសម្ដែងអំពីរឿងព្រះបរមពុរិស័ទនឹងឯងមានការបំពេញនៅបារមីគឺសេចក្តីអត់ធន់នឹងសេចក្តីអត់ធន់នឹង មិនមែនមានតែក្នុងរឿងនឹងមួយទេច្រើនណាស់រឿងច្រើនណាស់ក្នុងកាលដែលព្រះអង្គកើតជាមហាកបិស្វាធំហ្នឹងអានឹងជាមួយនឹងទេវតាដែរណាទេវតាក្នុងកាលនោះជាអ្នកខ្វៀលគោរោគោវែងផ្លូវទៅចូលទៅក្នុងព្រៃឡើងបេះផ្លែឈើធ្លាក់ចូលក្នុងជ្រោះព្រះបរមពោធិសត្វជាស្វាចុះទៅឃើញបរោះធ្លាក់ក្នុងជ្រោះជួយណាជួយឲ្យបរោះនឹងអោបចង្កេះ ឡើងផុតពីជ្រោះមកហត់ពេកសុំសម្រាបរោះនឹងទូរយោះទ្រុះមិត្តនឹកឃើញតែស្វាចតែងជីលើកដំថ្មគប់ស្វានឹងតលតែលបើកស្បែកក្បាលហូរឈាមរាវទៅតែខ្លួនឯងអត់បាយកំពើថ្ងៃហើយទៅកម្លាំងខ្សោយបន្តិចកំបីបែកក្បាលបាត់កម្លាំងខ្សោយបន្តិចទៅវាត្រឹមរលាត់ស្បែកហូរឈាម ប៉ុណ្ណឹងហើយក៏ព្រះបរមពុរិស័ទនឹងមិនបន្ទុះជាមួយបរោះនឹងតែនៅតែនៅតែជួយជូនដំណើរផ្លូវដែលគាត់វែងផ្លូវទៅរកភូមិស្រុកតែឲ្យដើរឆ្ងាយមិនឲ្យដើរជិតទេយកដៃមួយ ចាប់ស្បែកយកមកគ្របក្បាលវិញអាឡាក់អាឡាក់ហ្នឹងដើរទៅហ្នឹងឈាមហូរមកហ្នឹង នៅតែនាំផ្លូវគេបានចឹងកាលហ្នឹងហ្នឹងទេវតតដែរទៀតហើយសំបីព្រះអង្គកើតជាសត្វទេឆានក៏មានឧបនិស្ស័យបំពេញខន្តិបារមីហើយរឿងច្រើនទៀតដូចជាក្នុងប្របាបឆាត់តន់អីអីចឹងឆាត់តន់ណាឆាត់តន់ជាដកហ្នឹងជាតម្រៃឆាត់តន់នោះណាជាស្ដាច់តម្រៃនឹងមានរឿងរ៉ាវច្រើនណាស់ណាប៉ុន្តែនៅក្នុងចន្ទកុមារជាដកនេះគឺព្រះអង្គប្រົບចំពោះទេវតត ដែលគុំគូតនឹងព្រះអង្គចង់ពើធៀបព្រះអង្គនឹងឯងបានចាត់ចែងឲ្យមនុស្សទាំងឡាយនឹងស្លាប់ដោយសារព្រះអង្គច្រើនណាស់ប៉ុន្តែព្រះអង្គត្រូវជួយបានណាពួកអ្នកខ្មាំធ្នូអីទាំងអស់ហ្នឹងហើយព្រះអង្គបញ្ជាក់ថាមិនមែនតែក្នុងការនេះទេកាលមុនហ្នឹងក៏ទេវតាហ្នឹងចាត់ចែងសម្លាប់មនុស្សដ៏ច្រើនដោយសារតែព្រះអង្គដែរប៉ុន្តែមិនទាន់បានប្រហារជីវិតទេដោយអំណាចនៃ រាហុលមេដានេះឯងក្នុងកាលនោះគឺជាព្រះនាងចន្ទាទេវីនឹងឯងប្រកាសសច្ចវាចាជួយជួយព្រះអង្គរហូតដល់តែឯងមកធ្វើអន្តរាគមនោះនឹងគឺសេចក្តីស្មោះត្រង់ដល់ធំធេងហ៊ានលះបង់ជីវិតណាទៀតព្រះនាងចន្ទាទេវីនឹងហើយនៅក្នុងរឿងវិធុរៈបណ្ឌិតដែលព្រះអង្គកសាងនៅបញ្ញាបារមីក៏ដូចជាសច្ចៈបារមីនឹង នៅក្នុងពជាដកហ្នឹងថាជាសច្ចៈបារមីហ្នឹងត្រឹមត្រូវហើយព្រោះព្រះអង្គមិនលះបង់នៅពាក្យសច្ចៈប៉ុន្តែព្រះអង្គគោរពរឿងបញ្ញាទេដែលវិខទាំងថ្ងៃសរសើរព្រះអង្គដែលមានបញ្ញានោះហើយក្នុងវិធុរៈបណ្ឌិតហ្នឹងក៏ព្រះអង្គសម្បូរទៅដោយបញ្ញាដែរហ្នឹងសម្បូរទៅដោយបញ្ញា ក្នុងការមានការទូលមាននៅបណ្ឌកយៈនោះហើយក្នុងកាលនោះព្រះនាងយសោធរាទិមពីរហុលមេតានឹងជាភរិយារបស់ព្រះវិធុរៈបណ្ឌិត ជាភរិយាធំឈ្មោះនាងអណោជាមានរឿងរ៉ាវក្នុងអន្តបត្តិបុរីណាទៀតក្នុងដែនកោរករតហ្នឹងក្នុងកាលនោះព្រះរាជាព្រះជា គឺប្របាទកោរព្យរាជសោយរាជនៅក្នុងអន្តបត្តិបុរីហើយមានអ្នកថ្វាយនៅអាប់នៅធัวជាធម្មកថាឯកបានដល់ព្រះបរមពុរិស័ទកូន ចាំតែព្រាមណាទៀតបានចូលទៅក្នុងព្រះបរមរាជវាំងនឹងឯងជាអ្នកសម្ដែងពធទេសនាជាធម្មកថាឯកចឹងហើយព្រះបរមពុរិស័ទព្រះវិធុរៈបណ្ឌិតហ្នឹងណាបានធ្វើឲ្យស្ដេចក្នុងចម្ពោះទ្វេប101ហ្នឹងគឺរីករាយនឹងការស្ដាប់ប្រធមរបស់ព្រះអង្គណាស្ដាប់ប្រធមអត់មានចង់ទៅនគរវិញទេសប្បាយរីករាយលោកប្រៀបថាដូចជាគេលេងពិនណាគេលេងពិនមួយដែល ធ្វើឲ្យតម្រៃចុះប្រេងនឹងឯង មានមានសេចក្តីប្រាថ្នាត្រេកអររីករាយនឹងសម្លេងពិនដល់ទៅឈប់កាចហ្នឹងដោយសារសម្លេងពិនហ្នឹងយ៉ាងណា គឺ ការសម្ដែងព្រះធម៌របស់ ព្រះបរមពុរិស័ទក្នុងកំណើតជាព្រះវិធុរៈបណ្ឌិតនឹងធ្វើឲ្យព្រះជាក្នុងចំពោះទៀតត្រេកអររីករាយហើយជួយគ្នាគ្រប់គ្រងថែរក្សាព្រះវិធុរៈបណ្ឌិតនឹងដល់យ៉ាងក្រៃលែងនឹងហើយព្រះរាជាបបាកោរៈជារាជនឹង ក៏រីករាយស្រឡាញ់ព្រះបរមពុរិស័ទដល់ក្រៃលែងទៅស្រឡាញ់ព្រះបរមពុរិស័ទណាស់នឹងព្រោះប្របាទកោរ៉ាប់ជារាជហ្នឹងបានមកជាព្រះអានន្ទណាទៀតណាបានមកជាព្រះអានន្ទណាណាមានរឿងរ៉ាវរឿងរ៉ាវចេះរឿងរ៉ាវលេខទៀនពីខាងដើមបន្តិចទៅក្នុងកាលនោះនៅឯនគរពរាណសីហ្នឹងមាន មានអ្នកដែលនឿយណាយនឹងគ្រប់គ្រងផ្ទះនឹងឯង4នាក់បាន ចេញចាកអំពីផ្ទះហ្នឹងទៅបួសជាតបោះនៅព្រៃហើយនៅពេនរួចទៅក៏ដល់ពេលវេលាចូលមកភូមិស្រុកណាចូលមកភូមិស្រុកក្នុងកាលចម្បាក់នគរចូលមកទៅហើយក្នុងកាលចម្បាក់នគរហ្នឹងមានកដុំ2 4នាក់ជាសម្លាញ់នឹងគ្នាបាន ជ្រះថ្លានឹងតបទាំង4ហ្នឹងណាបាននិមន្តតបម្នាក់ម្អងម្នាក់ម្អងយកទៅប្រគេនផតតាហាតែប្រគេនផតតាហាគ្រប់គ្នារួចចឹងទៅ តបហ្នឹងមានរិទ្ធមានអភិញ្ញាណាតបមួយហ្នឹងក៏ត្រូវការសម្រាកនៅពេលថ្ងៃហ្នឹងឯងទៅសម្រាកឋានប្រអិនណោះហើយតបមួយទៀតហ្នឹងទៅ សម្រាកនៅឋានពីជួងនេះហើយតបមួយទៀតទៅទៅសម្រាកសម្រាកនៅឋានគ្រុឌ ពិភពគ្រុឌណាហ្នឹងហើយរបស់មួយទៀតទៅសម្រាប់នៅឧទ្យានរបស់ព្រះបាទកោរពជារាជនឹងណាសម្រាប់សម្រាននៅពេលអាហាររួចដល់ក្រោយមកនឹងឯងមកកាន់ផ្ទះញោមឧបថារៀងរៀងខ្លួនហ្នឹងក៏បរិណីរីបរាប់ទីលំអទីកន្លែងទាំងអស់ហ្នឹងតែអញ្ចឹងទៅធ្វើឲ្យកដុំពីរនឹងឯង ធ្វើប៉ុណ្ណឹងមានបំណងប្រាថ្នាដើម្បីបាននៅសម្បត្តិទៅតាម តបោះបានពលរៀបរាប់ប្រាប់ហ្នឹងបំពេញបំណងសាររៀងខ្លួនទៅក្រោយមកអ្នកទាំង4ហ្នឹងអ្នកមួយស្លាប់ទៅបានទៅកើតជាប្រអិននឹងអ្នកមួយស្លាប់ទៅទៅកើតជាវរុណៈស្ដេចនេះនៅឋានពជុងនេះហ្នឹងនៅតាមបំណងនៃអំណាចនៃសេចក្តីប្រាថ្នាណាទេ នឹងសំបីកំណើតនេះជាកំណើតសត្វទេរិឆានហ្នឹងក៏ទៅបានដែរព្រោះអំណាចនៃតណ្ហាឃើញទេនឹងប៉ុន្តែដល់កើតទៅវាសម្បូរសម្បត្តិហ្នឹងបនកសលហ្នឹងវាឧបធម្មតាមក្រៅអញ្ចឹងទៅហើយមួយនោះទៅកើតនៅក្នុងកំណើតជាក្រឹតកើតក្នុងកំណើតក្រឹតទាំងហ្នឹងណាហើយមួយទៀតនោះទៅកើតក្នុងផ្ទៃនៃអកមៃសីនៃប្របាទកោរភរាជក្នុងអន្តបត្តិបុរីហ្នឹងហើយដល់បាន ទៅសោតមកហ្នឹងគឺជាប្របាបកោរព្យរាជនេះដែលបានមកជាព្រះអនន្តនេះណាបាទកោរព្យរាជនឹងឯងដែលគ្រប់គ្រងរក្សាព្រះវិធុរៈបណ្ឌិតណាស្រឡាញ់ណាស់ហ្នឹងហើយក្រុមពីរដែលបានទៅកើតជាព្រះអិនហ្នឹងព្រះអិនហ្នឹងបានមកជាព្រះនរុត្តហ្នឹងព្រះនរុត្តច្រើនទៅជាព្រះអិនហ្នឹងហើយអ្នកដែលបានទៅកើតជាវរុណៈនិករាជហ្នឹងនឹងគឺបានមកជាព្រះសិរីបុត្រទាំង បានមកជាព្រះសិរីបុត្រណាមានភរិយាឈ្មោះវិមលាវិមលាហ្នឹងគឺបានមកជាបលវណ្ណាទៀតបលវណ្ណាក្នុងកាលហ្នឹងជាភរិយារបស់វរុណនេករាជគឺព្រះសិរីបុត្រណាបលវណ្ណាធ្លាប់ជាភរិយារបស់ព្រះអនន្តក៏មានពីមុនមកណាទៀតក្នុងមុទុលក្ខណាជាដកហ្នឹងមុទុលក្ខណាហ្នឹងបលវណ្ណាហ្នឹងហើយព្រះជាដែលជាព្រះស្វាមីហ្នឹងគឺព្រះអនន្តហ្នឹង ហើយតែក្នុងវិធុរៈជាដកនេះគឺវិមលាដែលជាមហេសីរបស់វរុណនេករាជនិងវរុណនេករាជបានមកជាព្រះសិរីបុត្រហើយវរុណនេករាជឆ្លាញ់វិមលាហ្នឹងណាមាននាងនេកញ្ញាកូនកំមុំមួយនោះឈ្មោះអិរន្តតីណាណាអិពេញតួរោណូចន្តោតស្អីហ្នឹងហើយក្នុងកាលនោះមានបណ្ឌកយៈបណ្ឌកយៈបានមកជា ឆាំណាមាណាហើយប៉ុន្តែកយៈមានសេះសេះសន្ធប់មโนមីមួយទៀតសេះសន្ធប់មโนមីហ្នឹងបានមកជាសេះកន្តកៈជំនិះនាំព្រះអង្គព្រះបរមពុរិស័ទចេញទៅបួសហ្នឹងហ្នឹងនៃសជាតិឲ្យហើយសម្ដែងតួអង្គឲ្យហើយណាហើយណែដែលកដុំពី បានទៅកើតជាស្ដេចគ្រុឌហ្នឹងបានមកជាព្រះមោគលានទៀតហ្នឹងហើយដល់ទៅបានអញ្ចឹងទៅពេលមួយអ្នកទាំង4ហ្នឹងរក្សាអបោសត់ រក្សាអបោសុទ្ធមានឧបនិស្ស័យល្អណាគេណាបានទៅជាប្រអិនក៏រក្សាអបោសុទ្ធទៅជាស្ដេចនេះក៏រក្សាអបោសុទ្ធទៅជាស្ដេចជ្រុតក៏រក្សាអបោសុទ្ធទៅបាត់កោរៈជារាជនេះនៅក្នុងអនុបត្តិបុរីហ្នឹងក៏រក្សាអបោសុទ្ធដល់រក្សាអបោសុទ្ធអញ្ចឹងប្រអិនមិនចង់នៅឋានប្រអិនទេអ៊ូអែអឹងកងណាពួកស្រីស្នំពួកទេពអប្សរណាទេពអប្សរបវរញញ៉ាច្រើនអ៊ូអែណាចុះមកក្នុងឋានមនុស្ស នឹងនៅក្នុងសួនឧរជានៃវិបាកកោរជារាជនឹងហើយវរណៈនេករាជហ្នឹងក៏ឡើងពីពិភពនេកមករសាបោសុតនៅឋានមនុស្សក្នុងសួនឧរជារកកន្លែងស្ងប់ស្ងាត់ដាច់គ្រុតហ្នឹងក៏មកដែរហើយចំណែកវិបាកកោរជារាជនេះនឹងរក្សាអបោសុតដែរមិនចង់នៅក្នុងព្រះបរមរាជវាំងនេះក៏មកសួនឧរជាដែរ ដល់ពេលចេះតែដើរចុះដើរឡើងពិចារណាក្នុងបបោសុតរបស់ខ្លួននឹងទៅពិចារណាទៅសិក្ខាបទក្នុងបបោសុតនឹងអញ្ចឹងទៅមកជួបគ្នាដល់មកជួបគ្នាមានមេត្តាដល់គ្នាទៀតព្រោះស្មាប់ជាសម្លាញ់នឹងគ្នាកាលពីក្រុម2 4នាក់ទំនុកបំរុងតាបោះណាណា នឹងតើបោះនឹងមិនសាបសូនចាក់ឈានទៅកាន់ព្រំលោកបាត់ហើយអត់បានដឹងថាមកជាណាទេប៉ុន្តែកដុំ2នេះដែលបានទៅជាអ្នកទាំង4នេះមួយជាមនុស្សមួយជារអិនមួយជាស្ដេចនេះមួយជាស្ដេចគ្រុឌណាណានឹងបានមកជួបគ្នាមានមេត្តាដល់គ្នាដូចជាធ្លាប់ស្គាល់គ្នាពីណាពីណីមកចឹងក្នុងជាតិហ្នឹងអត់ដែលឃើញគ្នាទេប៉ុន្តែជាសម្លាញ់នឹងគ្នាពីជាតិមុនដល់មកជួបជុំគ្នាទៅដឹងគ្នាសួរគ្នាទៅថាជាអ្នករសាអបោសុតដូចគ្នាកាន់តែចូលចិត្តគ្នាណាស់ទៀតណាក៏បាន ទៅជុំគ្នានៅនឹងមាត់ មាត់អណោតស្រះមួយក្នុងសួនរជាតិហ្នឹងប្រអិនក៏ពងនៅលើថ្មមង្គលក្នុងសួនរជាតិហ្នឹងទៅក៏ជែកសាកសួរគ្នាជែកចាក់សាកសួរគ្នាពីរឿងសិលណាល្អជាងណាណាណាបានបំច្រើនជាងចឹងទៅក្នុងការនោះវរុណៈនិករាជវរុណៈនិករាជក៏បានពោលឡើងមុនថា បោកសត្វសិស្សខ្ញុំគឺល្អជាងអ្នកទាំង3ហើយបងបងខ្ញុំច្រើនណាពីព្រោះអីពីព្រោះណាខ្ញុំខ្ញុំមកជួបប្រជាមិត្តណាលោកគ្រុតនេះណាដាច់គ្រុតហ្នឹងណាធ្លាប់តែបរិភោគពួកនេះឥឡូវខ្ញុំមកជួបហើយខ្ញុំគួរតែខឹងក្រោតប៉ុន្តែខ្ញុំអត់មានខឹងក្រោតជាមួយគ្នានឹងនឹងស្ដេចគ្រុតនឹងសោះគ្រុតតែងតែបរិភោគនេះជាអាហារប៉ុន្តែឥឡូវខ្ញុំអត់មានខឹងក្រោតទេ ហ្នឹងខ្ញុំថាអកោសិទ្ធខ្ញុំហ្នឹងគឺ បានល្អណាស់ប្រការមិនខឹងក្រោតហើយក៏បានពោលឡើងថាណាពោលពោលពីអធិវាសនខន្តីហ្នឹងមានចំណុច3គឺថាបុគ្គលដែលមិនក្រោត និងបុគ្គលដែលគួរក្រោតនឹងមួយចំណុចអត់សពរោះមិនក្រោតក្នុងកាលាណានឹងមួយចំណុចទៀតដែរសូម្បីមានសេចក្តីក្រោតកើតឡើងក៏មិនញ៉ាំងសេចក្តីក្រោតនឹងឲ្យប្រកបនឹងសម្ដែងគាថាបញ្ជាក់3ចំណុចហ្នឹងបានបញ្ជាក់ចុងក្រោយថាបណ្ឌិតទាំងឡាយហៅបុគ្គលនោះថាជាអ្នកស្ងប់រងាប់បងអញ្ចឹងអញ្ចឹងអបោសតខ្ញុំហ្នឹងគឺប្រកែជាងគេណា គឺថាមិនក្រោតក្នុងបុគ្គលដែលគួរក្រោតណាទៀតដោយសេចក្តីអត់ធ្ងន់បានណានឹងមិនក្រោតមិនខឹងទេហើយពជាតែសពរោះទាំងឡាយរមែងមានក្រោតក្នុងទីណាណា សំបីមានសេចក្តីក្រោតកើតឡើងក៏គ្រប់សង្កត់នឹងនៅសេចក្តីក្រោតនោះមិនញ៉ាំងសេចក្តីក្រោតឲ្យប្រកាសឡើងមិនប្រព្រឹត្តធ្វើនៅអំពើអាក្រក់ដោយអំណាចនៃសេចក្តីក្រោតហ្នឹងណានឹងបណ្ឌិតហៅនៅបុគ្គលនោះថាជាអ្នកស្ងប់រងាប់ហើយអញ្ចឹងស្ដេចគ្រុឌ តវ៉ាឡើងទេបោសិតខ្ញុំគ្រាន់តែជាងហ្នឹងពីព្រោះខ្ញុំមកបានជួបអ្នកដែលជាចំណៃឆ្ងាញ់របស់ខ្ញុំប៉ុន្តែទោះជាខ្ញុំឃ្លានយ៉ាងណាក៏ដោយក៏ខ្ញុំមានអំណត់អត់ធន់នឹងអំណត់អត់ធន់មិនមិនប្រព្រឹត្តទៅដើម្បីធ្វើនៅអំពើអាក្រក់ព្រោះហេតុតែអាហារបរិភោគទេ ហើយក៏បានពោលនៅតែគាថាដែលមានសេចក្តី5ចំណុចក្នុងគាថារបស់ស្ដេចគ្រុឌណាស្ដេចគ្រុឌដែលបានមកជាព្រះមោគលានណាណាបានពោលបញ្ជាក់ថាសូម្បីពោះខ្ញុំខ្វះខាត មានការស្រេកឃ្លានក៏ដោយប៉ុន្តែខ្ញុំមានសេចក្តីអត់ធន់នឹងក៏បញ្ជាក់ពីសេចក្តីអត់ធន់ព្រោះការស្រេកឃ្លាននឹងមួយជាអ្នកមានការវឹកហាត់សង្រួមនៅអិនត្រីនឹងនេះទេមានសេចក្តីជាយាម ជាគ្រឿងដុតនៅកិលេស សម្ដែងពាក្យថាដែលដែលបានជាចាំមកណាទៀតមានសេចក្តីជាយាមជាគ្រឿងដឹកកំណៅនៅកិលេសអានេះទី3ទី4គឺបញ្ជាក់ថាមានការបរិភោគស្គាល់ប្រមាណនៅបាយឬក៏ទឹកនឹងស្គាល់ប្រមាណហើយទី5មានការបញ្ជាក់ថាមិនធ្វើនៅអំពើអាក្រក់ព្រោះហេតុតែការបរិភោគអាហារឡើយនឹងអ្នកប្រាជ្ញទាំងឡាយហៅបុគ្គលនោះឯងថាជាអ្នកស្ងប់រងាប់ក្នុងលោកនឹងបញ្ជាក់ បញ្ជាក់5ចំណុចបញ្ជាក់ធัวដែលបានរៀនចេះមកធัวហ្នឹងមិនបញ្ជាក់ពីរឿងខ្លួនឯងទេប៉ុន្តែថាខ្លួនឯងកំពុងតែប្រព្រឹត្តទៅតាមធัวរបស់សត្វរស់ហ្នឹងដែលបានសម្ដែងមកថាទោះជាស្រេកឃ្លានមានពោះនឹងឯងខ្វះខាតដោយអាហារក៏ដោយក៏មានសេចក្តីអត់ធន់មានការវឹកហាត់សង្រួមឥន្ទ្រីមានសេចក្តីជាយាមជាគ្រឿងដុតនៅកិលេសបរិភោគបាយនិងទឹកល្មមប្រមាណមិនធ្វើនៅអំពើអាក្រក់ព្រោះហេតុតែអាហារឡើយ ហ្នឹងមនុស្សយើងទៅសុខចិត្តធ្វើនៅអំពើអាក្រក់ប្រហែលតែការបរិភោគអាហារដើម្បីរស់មិនដឹងជាថារស់ដើម្បីអីណាទេនឹងព្រោះបានធ្វើនៅអំពើអាក្រក់ហ្នឹងដែលជាការសម្លាប់ខ្លួនបាត់ទៅហើយហ្នឹងប៉ុន្តែប្រអិនក្នុងពេលហ្នឹងតវ៉ាតវ៉ាថាយេអបោសុតរបស់ខ្ញុំនេះគឺប្រកាសជាច្រើនរបស់អ្នកទាំងឡាយហ្នឹង ឪប៉ៅស្កាត់បើខ្ញុំនឹងព្រោះខ្ញុំលះបង់នៅកាមគុណជាទឹកណាហ្នឹងមិនរវល់បរិភោគកាមគុណជាទឹកទេរសាអបោសុតហ្នឹងមកបានមកកាន់ពិភពមនុស្សហ្នឹងហើយក៏បានពោលនៅគាថាដែលមាន5ចំណុចដែរបញ្ជាក់អំពីលំអដែលដែលអបោសុតសិលប្រអិនប្រព្រឹត្តតាមប្រព្រឹត្តតាមតគាថាដែលប្រអិនបានចេះមកហ្នឹងប្រអិនបានពោលថាបុគ្គលលះបង់ដាច់ខាត នៅការលេងទាំងឡាយ ហ្នឹងនេះមួយចំណុចបានលះបង់នៅសេចក្តីត្រេកអរក្នុងកាមគុណសម្ដីកាមគុណចិត្តចិត្តហ្នឹងចំណុចទី2ចំណុចទី3មិននិយាយនៅពាក្យលេះលោះសំបីតែបន្តិចបន្តួចហ្នឹងទី4វាចាកនៅមេខនធម៌ទី5វាចាកនៅការប្រដាប់កាយអ្នកប្រាជ្ញទាំងឡាយហៅបុគ្គលនោះ ថាជាអ្នកស្ងប់រងាប់វាចាកការប្រដាប់កាយនេះការប្រដាប់កាយមានពីរយ៉ាងណាទៀតការប្រដាប់កាយមួយ គឺប្រដាប់ដោយសាច់ឈាមបរិភោគអាហារទៅដើម្បីសាច់ឈាមនឹងឯងស្រស់ហូរផង់មួយទៀតប្រដាប់កាយដោយការកម្រងគ្រឿងក្រអូបជាដើមនឹងគឺប្រអិនបានពលសេចក្តីហ្នឹងមាន5ចំណុចហ្នឹងនឹងលះបង់ដោយការលេងផ្សេងផ្សេងដែលជាការលេងដោយកាយដោយវិជាអីយ៉ាងណាក៏ដោយទី2លះបង់សេចក្តីត្រេកអរក្នុងកាមគុណទី3បានលះបង់នៅការនិយាយលេះលោះសំបីតែបន្តិចបន្តួច ទី4វិចារនៅនៃធនធម៌ទី5លះបង់នៅការប្រដាប់កាយនឹងអ្នកប្រាជ្ញហៅបុគ្គលនោះថាជាអ្នកស្ងប់រងាប់ក្នុងលោកប្របាទកោរដ្ឋជារាជថាអីអបោសិទ្ធិសិលខ្ញុំណាលះបង់នៅសេចក្តីកង្វល់កង្វល់ក្នុងរាជកិច្ចឆាប់គ្រប់ខ្ញុំអត់កង្វល់ក្នុងរាជកិច្ចនឹងទេហើយបានសរសើរនៅនៅការមិនកង្វល់នឹងឯងដោយពលជាតគាថាឡើងទៀតហ្នឹង បានពោលជាពាក្យថាថាបុគ្គលកំណត់ដឹងនៅកិលេសកម្មនិងវត្ថុកម្មដោយបរិញ្ញាហើយក៏បានវាចាកនៅកិលេសកម្មនិងវត្ថុកម្មនោះនិរិយជននោះឯងគឺអ្នកប្រាជ្ញហៅថាជាអ្នកមានខ្លួនបានវឹកហាត់ដោយល្អមានខ្លួនមមតំលះបង់នៅតណ្ហាដែលប្រកាន់ថាជារបស់យើងមិនមាននៅសេចក្តីសង្ឃឹម ថាជាអ្នកស្ងប់រងាប់ក្នុងលោកនឹងជាថារបស់របាតកោរជារាជដែលមានសេចក្តីអញ្ចឹងលះបង់នៅកិលេសកាមអលេសកាមនោះវាកិលេសហើយណាលះបង់នៅវត្ថុកាមណាវត្ថុកាមហ្នឹងគឺលះបង់នៅសេចក្តីត្រេកអរក្នុងវត្ថុកាមលះបង់ហ្នឹងដោយបរិញ្ញាបរិញ្ញាវាមាន3ទៀតញាតបរិញ្ញា គឺកំណត់ដឹងនៅបរមត្តធម៌ជាសភាវៈហ្នឹងហើយតៃរណបរិញ្ញាហ្នឹងឃើញទោសនៃសភាវៈធម៌ហ្នឹងហើយលះបង់ លះបង់នៅសេចក្តីត្រេកអរពេញចិត្តហ្នឹងគឺបហានៈបរិញ្ញាបញ្ញាវាមាន3ណាទៀតញាតបញ្ញាគឺកំណត់ដឹងរូបធម៌និងនាមធម៌ព្រមដោយបច្ច័យតេរណបរិញ្ញាឃើញទោសមិនទៀងជាទុកជាអនត្តារបស់សង្ខារធម៌ហ្នឹងបហានៈបរិញ្ញាលះបង់ឆន្ទរាគៈសេចក្តីត្រេកអរហ្នឹងនឹងប្រតិថាបាទកោរព្យរាជពោលអញ្ចឹងអ្នកប្រាជ្ញហៅនរជនដែលកំណត់ដឹងនៅកិលេសកម្មនិងវត្ថុកម្មនឹងឯងថាជាអ្នកវឹកហាត់ អប់រំទូមានខ្លួនមានខ្លួនមមតំល្អប្រសិជ្ជៈនៅតណ្ហាដែលប្រកាន់ថាជារបស់យើងអាការប្រកាន់ថាអ្វីអ្វីជារបស់យើងអាហ្នឹងគឺតណ្ហាណាគេតាមពិតយើងវាអត់មានទេជាសត្វជាបុគ្គលអត់មានទេនៅពេលណាដែលថានេះរបស់យើងនោះរបស់យើងនឹងគឺត្រូវដឹងថាតណ្ហាជានាមធម៌ហើយដែលទៅព្រះនិព្វាននោះគឺការរំលត់នៅតណ្ហានឹងឯងហ្នឹង តណ្ហាប្រយោសពតុខੰជានិតិណាការអស់ទៅនៃតណ្ហាឈ្នះអស់នៅទុកចំពួងណាវាអត់មានខ្លួនយើងណាទៅនៃពៀនតាមដែលយើងស្លាប់ប្រកាន់តែមានខ្លួនហ្នឹងទេប៉ុន្តែនៅពេលប្រកាន់តែខ្លួនយើងគឺសកាយតិថិនៅពេលប្រកាន់ថាអ្វីៗជារបស់យើងអានឹងតណ្ហាខ្លួនវានៅតែអត់ដដែលប៉ុន្តែដល់ទៅពេលលះសកាយតិថិឬលះតណ្ហាវាអត់មានខ្លួនយើងក្នុងโลกនេះវាអត់មានអ្វីជារបស់យើងហ្នឹងនេះឯងគឺជាដំណើរដែលត្រូវទៅព្រះនិព្វាននោះ នឹងបាទកោរភិរិទ្ធលើកឡើងនៅប្រតិថានឹងសរសើរពីអបោសិទ្ធបោសិទ្ធរបស់ព្រះអង្គនឹងឯងត្រង់ការលះបង់នៃសេចក្តីកង្វល់អញ្ចឹងទៅម្នាក់ម្នាក់សិតតែសរសើរគុណអបោសិទ្ធសិលរៀងខ្លួនព្រះអិនក៏បានសួរថាព្រះអង្គដែលជាស្ដេចក្នុងស្រុកមនុស្សនឹងអញ្ចឹងតើមានអ្នកប្រាជ្ញបណ្ឌិត ដើម្បីវិនិច្ឆ័យនៅក្នុងសេចក្តីនេះឲ្យពួកយើងទេមានហ្នឹងគឺវិធុរៈបណ្ឌិត ជាទីត្រេកអរនៃស្ដេចក្នុងចម្ពោះទ្វីបអត់មានណាព្រៀបស្មើបានទេចឹងក៏បាននាំប្រអិននាំស្ដេចគ្រុឌនាំស្ដេចនេះហ្នឹងចូលទៅក្នុងកន្លែងធម្មសភាក៏បានអញ្ជើញព្រះវិធុរៈបណ្ឌិតឲ្យឡើងកម្មធម្មាសនៈវិនិច្ឆ័យសេចក្តីព្រះវិធុរៈបណ្ឌិតហ្នឹងបានសាកសួរតើគ្រប់ព្រះអង្គនឹងឯងមានបញ្ហាយ៉ាងណាសូមឲ្យបានរៀបរាប់អំពីបញ្ហាដែលបានជជែកគ្នានឹងមកទូលបង្គំបានស្ដាប់ទៅអាចវិនិច្ឆ័យបាន ក្នុងពេលហ្នឹងឯងដែលស្ដេចនេះវរុណៈនេករាជហ្នឹងពោលសរសើរពីអធិវាសនខន្តីអាហ្នឹងសង្ខេបខ្លីៗមែនណាទៀតហើយបានស្ដេចគ្រុឌហ្នឹងស្ដេចគ្រុឌហ្នឹងពោលសរសើរពីអីស្ដេចគ្រុឌស្ដេចគ្រុឌពោលសរសើរពីអីចឹងសរសើរអំពីការមិនធ្វើបាបព្រោះមានអាហារជាហេតុ ហ្នឹងនឹងសរសើរពីការមិនធ្វើនៅអំពើអាក្រក់ព្រោះហេតុតែការបរិភោគអាហារប្រអិនបរិភោគអឺព្រះអិនសរសើរអំពីអីប្រអិនប្រអិនសរសើរពីការលះបង់នៅកាមគុណហ្នឹងហើយព្រះជាវត្តកោរភិរិទ្ធសរសើរពីអីសរសើរពីការ ដែលមិនមានកង្វល់ដល់ចឹងទៅ ព្រះបរមពុរិស័ទក៏វិនិច្ឆ័យថាអបោសុទ្ធ របស់ព្រះអង្គនេះគឺមានផលស្មើស្មើគ្នាភាសិតដែលព្រះអង្គទាំង4អង្គបានពោលហើយគឺសុទ្ធតែជាសភាសិតអត់មានទុកភាសិតទេ ប្រៀបបីដូចជាកម្មរតេះដែលប្រជុំចូលទៅក្នុងដុំរតេះអញ្ចឹងគឺជាសភាសិតទាំង4ព្រះអង្គវោសុទ្ធរបស់ព្រះអង្គមានផលដូចដូចគ្នាពោលអញ្ចឹងទៅទាំង4អង្គនោះសបាយរីករាយហ្មងទាំងសបាយរីករាយហ្នឹងបានដឹងថាជាអ្នកប្រាជ្ញក្នុងការវិនិច្ឆ័យសេចក្តីនឹងពេញចិត្តរីករាយហ្នឹង នឹងប្រអិនបានបូជាសម្ពុតទុកលភ័សមានពូខៀវដោយការឈូខៀវអញ្ចឹងឲ្យសាច់មុតល្អណាស់អត់អត់មានកាត់ថ្លៃបានទេ ហើយវៈរុណនេករាជបូជាកែវមณีនេះអារឿងរ៉ាវនេះរឿងរ៉ាវដែលនាងវិមលាបាត់កែវមณีហ្នឹងឲ្យបានសាកសួរណាសាកសួររហូតដល់ទៅចង់ចង់បានបេះដូងវិភូរៈបណ្ឌិតហ្នឹងមកទីវៈរុណនេករាជបូជានៅកែវមณีបូជាព្រះវិធុរៈបណ្ឌិតណាទៀតបូជាពធហ្នឹងហើយស្ដេចគ្រុឌហ្នឹងបូជាផ្កាមាសទៀតផ្កាមាសហ្នឹងមាន100សតប់